ហើយខ្ញុំក៏សូមបញ្ជាក់ទៅ អ្នកមនុស្សមួយចំនួនដែលកំពុងញុះញង់បបែកបបាក់រវាងព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលមុនដំបូងខ្ញុំគិតថាឲ្យវានិយាយឲ្យផុតសិនហើយចាំទៅចាំប្រាប់វាថា របបប្រធានាធិបតី និងរបបសភាគឺវាខុសគ្នាមិនប៉ុន្តែឥឡូវគួរតែនិយាយឲ្យទៅវាថា អត់យាងព្រះមហាក្សត្រទៅបើកស៊ីហ្គេមព្រះមហាក្សត្រព្រះអង្គប្រទានភ្លើងរួចហើយប្រទានភ្លើងរួចហើយនៅក្នុងប្រទេសអាស៊ានមានតែប្រទេស2ទេ ប្រទេស3ដែលប្រមុខរដ្ឋទៅប្រទានភ្លើង មួយគឺទៅទៅទៅទៅថាទៅទៅប្រកាសបើក មួយប្រធានាធិបតីឥណ្ឌូនេស៊ីដោយគេជារបបប្រធានាធិបតីអត់មាននាយករដ្ឋមន្ត្រីទេ ពីរគឺឥណ្ឌូនេស៊ីអាហ្វីលីពីនគឺគេអត់មាននាយករដ្ឋមន្ត្រីគេមានតែប្រធានាធិបតីនិងអនុប្រធានាធិបតី3គឺស៊ុលតាំងប្រ៊ុយណេដែលព្រះអង្គកាន់ជា ប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផងណាកាន់ទាំងអស់ព្រះអង្គកាន់ទាំងអស់ ហើយចំពោះក្រៅពីនោះគឺនាយករដ្ឋមន្ត្រីចេញទៅប្រកាសចេញទៅប្រកាសរបបសភាគឺបែបនេះឯងណានៅឡាវដែលខ្ញុំទៅចូលរួមដែរនោះពេលនោះគេមានអគ្គលេខាបកនិង ប្រធានាធិបតីប៉ុន្តែនាយករដ្ឋមន្ត្រីប៊ូសនប៊ូផាវ៉ាន់នៅវៀតណាមកាលពីពេលមុននោះនាយករដ្ឋមន្ត្រីផាំវ៉ាន់ខាយ នៅប្រទេសដែលមាននយោបាយរដ្ឋមន្ត្រីគឺរបបសភាគឺ នយោបាយរដ្ឋមន្ត្រីចេញប្រកាសអញ្ចឹងសូមអ្នកល្ងងទាំងឡាយហើយកុំល្ងងតទៅទៀតបើអស់លោក មិនចេះ ខ្មែរច្បាស់អំពីរបបប្រធានាធិបតី ឬរបបសភាទេអស់លោកគួរតែចេះថា regime parlementaire ឬ regime presidential អ្នកឯងស្គាល់ឲ្យច្បាស់ទៅបើស្គាល់មិនច្បាស់ទេកុំធ្វើជាអ្នកចេះកុំធ្វើជាអ្នកចេះហើយកុំធ្វើជាអ្នកប្រហើនញុះញង់ណាហើយមានចំនួនរវាងព្រះមហាក្សត្រជាមួយនាយករដ្ឋមន្ត្រីព្រះមហាក្សត្រប្រអងមិនដណ្ដើមតួនាទីរបស់នាយករដ្ឋមន្ត្រីទេ ហើយនាយករដ្ឋមន្ត្រីក៏មិនដណ្ដើមតួនាទីព្រះមហាក្សត្រដែរដោយជាប្រទៀនភ្លើងគឺព្រះមហាក្សត្រយាង នាយករដ្ឋមន្ត្រីតង្ហៃហើយនៅប្រទេសជប៉ុនក៏នាយករដ្ឋមន្ត្រីចេញទៅប្រកាសទេមិនមែនព្រះចៅអធិរាជចេញទៅប្រកាសឯណា អានោះនិយាយគ្នាឲ្យច្បាស់ណានិយាយគ្នាឲ្យច្បាស់ប្រទេសចិនអាហ្នឹងករណីមួយផ្សេងគាត់ជាប្រធានបកគាត់ជាប្រធានរដ្ឋគាត់ចេញប្រកាសគាត់ចេញប្រកាស